បន្ថែមស្នេហ៍ហ្នឹងគឺស្នេហ៍គឺស្នេហ៍ឲ្យស្នេហ៍7ពណ៌ស្នេហ៍ស្ដេចស្វាសស្ដេចកពើសនតុងសបារមីលោកយាយស្អាតក៏ទេមជើងស្រីទេវវត្តតាំងស្នេហ៍មហាតូចតនមហាមីមីមហាមុនស្នេហ៍រស្មីនឹងទេវយុទ្ធនឹងកធៀប QK នឹងកធៀប Q ខាត់នឹងកធៀប Q ស្អាតស្រីរត់ពតសល់នឹងសោមស្ងាត់ស្រីសល្អស្អាតនឹងដាតក្រហមនឹងរត់ខ្ពងនឹងស្ពងសក់ធំនឹងរីកនឹងរាយនាងក្អាកនាងអាយនឹងមកអាចស្ដាប់បញ្ញាឃើញថ្ងៃកុំឈប់គឺមលោកកុំជ្រកអញហៅនាងមកហើយកលេសបាយភ័ក្រមើលទៅភ័ព្វភៀមបណ្ដាការតើយើងខ្សែនឹងវារៀបសំស្រួលទេ គ្រូសូគ្រូគ្រូមេសូគ្រូបាទបាទបាទតែប្រតិខ្ញុំបានជួបលោកគ្រូច្រើនដងហើយលោកគ្រូគឺលោកគ្រូអឺធរៈគង្គាដែលមានបារមីខ្លាំងពូកែមែនតើបងប្អូននៅស្រុកព្រៃឈរខេត្តកំពង់ចាមហើយគុំអីដែរគ្រូឃុំខ្វាត់ធំឃុំខ្វាត់ធំហើយយើងសៃឋានរបស់គូគឺចូលតាម ខ្លោងទ្វារវត្តពូទីក្រងបាទចូលមកផុតវត្តពូទីក្រងប្រហែល200ម៉ែត្រអីឃើញហើយតែលោកគូគឺ បាទងាយស្រួលរកមែនតែនហើយថ្ងៃនេះ បាទចូលមកដល់អាស្រមលោកគ្រូដែលមានការរចនាមានការតាំងបង្ហាញនិងរៀបនៅគ្រឿងបាទជាច្រើនមែនតែន ដូចជាសិទ្ធសឹងតែជាបារមីស័ក្តិសិទ្ធបាទបញ្ញាក្អែកបងអូមានបញ្ញាក្អែកមាន បាទមានច្រើនទៀតគ្រូបាទហើយអីអីគេគ្រូក្របនេះក្របនេះគ្រូហ្នឹងគឺជាមើលគ្រូជួយបង្ហាញបងប្អូនតិចមើលបាទកូនចៅខ្លាចហ្នឹងបាទអេបង្ហាញតិចតងវ៉ាវបាទនឹងកាលពីប្រសងហ្នឹងលោកតាបាទសមាធិនៅក្នុងវត្តហ្នឹងចំនួននិយាយពីអតីតកាលមកបាទបាទមានលោកនិយាយស្អាតថែរក្សាវត្តពូលក្រង ដល់ជំនាន់70យើងទម្លាក់ងាប់បែកត្រែអីចឹងព្រោះប៉ុណ្ណឹងហូរចលិះមកវិញព្រោះជាបរតហ្នឹងមកនៅវិញហើយលោកយាយហ្នឹងនៅមុនវត្តកើតមុនវត្តហើយលោកយាយហ្នឹងក៏មានរិទ្ធមានអំណាចដែលឈ្មោះថាយាយស្អាតហ្នឹងស្អាតព្រោះស្អាតគឺមាន7ពណ៌គាត់លៀកខោអាត្មាឃើញខោខ្មៅអាវក្រហមពានាសដល់មកលោកគ្រូសិរីកៅយធើហ្នឹងគឺអត់ត្រូវទេអញ្ចឹងបាទអញ្ចឹងលោកយាយហ្នឹងក៏បានអាត្មានឹងសមោរិទ្ធ ស្រមោរត់ហើយក៏បានឲ្យរបស់អាត្មាយកមកប្រសាទនេះគេហៅសោតប្រខ្លាសបាទប្រខ្លាសោខ្ញុំឃើញសោតដែរប្រអត់អាចធ្វើការទេប្រខ្លាសហ្នឹងប្រខ្លាសហ្នឹងគឺលោកយាយស្អាតលោកយាយស្អាតលោកអូខ្លាសមែនតើខ្លាសសោតប្រខ្លាសសោតគឺដើម្បីប្រសាទអំពើអាបច្រាបធ្មប់បងនឹងព្រមទាំងពីមុខមើលពីមុខបាទនេះមើលពីខាងខ្លារូបខ្លានឹងក៏សល់ពីប្រសងបើលោកយាយឲ្យនេះគេហៅថាព្រះស្អាតមិត្រី ព្រះស្អាមត្រីហ្នឹងគឺថារបស់ពីដើមមកពីដើមគ្រូបុរាណបុរាណគឺការរៀបសំណាក់ដាក់សំណែនថ្វាយបូជាសក្ការៈគុកកដាក់ទៀនធូបស្លាធម៌វិស័យដងចៃនឹងឲ្យម្ចាស់ទឹកភូមិបកូនធននេះប្រម៉ៃទេវីប្រម៉ៃគុំគៀនតាចាស់ស្រុកមានលោកយីស្អាតលោកទីលោកតរងលោកសំថាត់លោកយីស្អាតលោកយីស្អាតលោកឲ្យដែរបងនឹងតាមផ្លូវញៀនគេហៅព្រះស្អាមត្រីហ្នឹងគឺដើម្បីជួយដល់កូនចៅនេះផ្នែកខាងតបផ្នែកខាងតបផ្នែកខាងអំពើអាបច្រាប់ធ្មប់ជាពិសេសកូនចៅដូចថាមានពាក់ព័ន្ធដីលក់មិនដាច់ អញ្ចឹងតើងតើងលោកយាយមកចូលស្ថាត់ទៅរៀបសំណាក់ដាក់សណានយ៉ាងម៉េចឲ្យលោកយាយមានស្លាធរ3សី5ថ្នាក់7ថ្នាក់ប្រចាំតាមសំណាំសពុតស្វែងដាំថងរងជាដើមរែកមួយលើផ្លៃជើងគឺទាំងតោកមកទាំងថាសដាក់ត្រៀមរៀបជួសសន្តិកសន្ទាប់ទៅរាប់រយមុខបានតើងខាញ់ខាម៉ាហេមមឲ្យលោកយាយបោះពួយជួយមកជួយប្រោះជួយប្រមមិនទុំពោជ័យឲ្យដាច់ដីបើកូនចៅគេកូនចៅគេហ្នឹងគឺថា គេពងពោគេពងពោដូចថាឥឡូវកូនចៅបាក់បែកគ្នាអញ្ចឹងបងអញ្ចឹងយើងធ្វើជារូបស្នងមួយតំណាងប្រុស មួយតំណាងស្រីយើងចាក់តំណាងប្រុសអញ្ចឹងវាការអេតិពុទ្ធោនមោរញ្ញអីម៉ងភាវនឹងឧបដកឧបដស័កឧបដស័កនឹងមុននឹងយើងដល់កម្មវិធីយើងទៅថ្វាយបូជាសិនទៀនធូបស្លាធម៌វិស័យដងខ្ចីបរិយមលូស្លាសុក្រៈកុកដៈទៀនធូបស្លាធម៌វិស័យដល់គ្រូតូចធំសនំសវសិទ្ធកមុនស្នងបារោគអរិយតាមចាស់ទឹកម្ចាស់ដីម្ចាស់ព្រៃប្រក្សានៅក្នុងវេលាគ្រាឱកាសនេះខ្ញុំប្រកាសនឹងអ្នកមូតាំង ឧបដិករបស់នឹងឲ្យមានកេសាសក់លមីរួមនៅខាកញ្ចក់តន្តាថ្មិញតាក់ចោស្បែកហើយបានយើងអង្គុយតោងខាបយើងប្រើបល័យជុំឧមៈជុំមហាជុំជុំទាំងតូចទុំទាំងធំមកស្រីទេវោតាំងស្នេហ៍មហាតូចតនមហាមេមេមហាមុនស្នេហ៍រស្មីនឹងទេពយុទ្ធនឹងគុធិគឺតៃនឹងគុធិគឺខាត់នឹងទឹមគឺស្អាតសៃរត់ពតសិលនឹងសំស្ងាត់សៃស្អល្អស្អាតនឹងដានក្រហមនាងរកពុំនឹងស្ពងសក់ធំនាងរីកនាងរីនាងក្អាកនាងក្អាយនាងអើយមកអាចស្ដាប់អញ្ញរារៀបសំណាក់ដាក់សំណែនមានតាំងពីពេលសុគរៈកុកដាក់នឹងគឺថាធ្វើម៉េចជួយជួយឲ្យបុគ្គល ជាប្តីរដ្ឋមរោប្រពន្ធប្រពន្ធរដ្ឋមរោប្តីក្នុងរយៈមេមួយអាទិត្យបើបើមិនមកទេបើតាមលោកគ្រូបុរាណពីដើមធ្វើហ្មងបើព្រោះថាអង្គុយធ្វើហែកដេកប្រើយំរាជហ្នឹងហ្មងថាបើមិនទៅជួបប្រពន្ធគេមួយអាទិត្យអ្នកឯងត្រូវទៅជួបប្រពន្ធឯងវិញបើមិនអញ្ចឹងទេយំរាជនឹងយកហើយយកជីវិតឯងហើយនឹងគាត់ទៅមុងនឹងបកាយខាងស្នែព្រោះនៅកន្លែងអាត្មាហ្នឹងក៏មានលោកតាពីដើមវាចេះខាងវិជីឆ្វេងណា ដល់ពេលកូនកមុំហ្នឹងទៅនឹកប្រៃឈើនេះពេលងាប់នៅដើមពូនគាត់ចងចងចងនៅដើមសមងគាត់ដល់ពេលកូនកមុំហ្នឹងខាងបងប្អូនខាងស្មាងដែរស្រែកហៅថាគេចងហើយជួយផងម៉ែអើយហ្នឹងបានគាត់នឹងធ្វើប៉ុនធ្វើអីបាំងស្គរផងអីទៅឥឡូវចាប់ជាតិបាត់ហើយវាកាប់បាត់ដើមសមងហ្នឹងអញ្ចឹងណាគុណគ្រូឥឡូវយើងនិយាយពីទស្សនភាពនៅទីនេះវិញគឺអាស្រមលោកគ្រូដែលនៅចិត្តផ្ទះលោកគ្រូផ្ទាល់គឺ មានបាទបារមីស័ក្តិសិទ្ធិមានការតាំងនៅបាទមានស្ដេចស្ដេចខ្មោចនឹងយើងឧបដឹកទៅជាមេតបតមៅតកុលតកុងហើយតមៅតកុលតកុងមួយខាងតបទឹកមួយខាងជើងផ្លូវអាកាសនេះតកុលតកុងតកុលតកុងតកុលនៅតារីកវត្តវិហារតកុលតកុលគ្រូតកុងគ្រូក្រហមកោទឹកឆាអញ្ចឹងតាក់តង5ព្រះអង្គយើងអត់ ដាក់ទុកថាដែលព្រះអង្គលោកបានលាចាកទៅហើយបានបន្សល់ទុកនៅបារមីកុំប្រកែកកានកូនចៅកូនចៅគាត់នៅថតបដិទ្ធរកផ្សាយជួយដល់កូនចៅឥឡូវដីគេលក់ដាច់ធ្វើមិនឲ្យលក់ដាច់អញ្ចឹងទៅរៀបសំណាក់ដាក់សំណែនគឺថាធ្វើពិធីណាមុនលោកតានឹងចូលមកថាអាឥឡូវដាក់អីអញសុករៈក្បាលមកអញមកទឹកឲ្យដាច់ដាច់ដីក៏ដោយបងសុំមើលនេះតិចមែនអីគេហ្នឹងសារឆ្អឹងខ្មៅឆ្អឹងឲ្យវាដើមអូមើលបដិទ្ធរូបអូ អានឹងគេហៅថាយើងប្រើគណៈយើងប្រើវិជាសមិនទៅមានប្រើវិជាខ្មៅបាទឥឡូវចេះគ្រូសួររឿងមុនវិជាខាងស្នេហាតិចដោយសារតែ មាន ការបែកបាក់ស្នេហាច្រើនឥឡូវហើយអ្នកខ្លះក៏បាទថាស្នេហាអាចមានន័យថាគ្រូស្នេហ៍អាចធ្វើឲ្យត្រូវមកគ្រាក្រោយឡើងអាចធ្វើបែកដូចថាមិនថិតថេរគ្រូចំណុចហ្នឹងគ្រូលើកឡើងមិនដែរគ្រូ ហើយស្បែកខ្លាសនៅខាងស្នែអញ្ចឹងស្នែនេះគឺស្នែហៅស្នែធម្មជាតិស្នែមុខស្នែធ្មេញស្នែកញ្ចក់រួមស្បែកសរសៃធម្មតាដែលយើងកើតមកយើងមានស្នែមុខមកពីពីជាតិកំណើតយើងមកហើយអញ្ចឹងយើងបន្ថែមស្នែទៀតទៅ បន្ថែមស្នែហ្នឹងគឺស្នែគឺស្នែឲ្យស្នែ7ពណ៌ព្រោះស្នែមួយគ្រាន់តែជាស្នែគ្រូតូចធំប៉ុន្តែស្នែនេះស្នែស្ដាច់ស្វាសស្ដាច់កពើសអន្ទង់សបារមីលោកយាយស្អាតព្រោះលោកយាយស្អាតនឹងស្អាតស្អាតនឹងមាន7ពណ៌ ពណ៌ក្រហមភិចភិចភិចភិចលោកយាយនឹងប្រកែណាហើយមានពោះមកគូអញ្ចឹងតំណាងនឹងលោកយាយនឹងបញ្ចូលរឹតអំណាចមកទៅជាមានមុនស្នេហ៍ធម្មជាតិព្រោះស្នេហ៍ធម្មជាតិនឹងយើងត្រូវនិយាយជាការពិតมันអាចបដិបត្តិបានមានធរណីជាស័ក្តិសិទ្ធិបើលោកយាយស្អាតនឹងលោកយាងមកមែននៅដើមពោនេះអរនិយាយហ្នឹងក៏មិនខ្លួនដែរបើយើងលោកយាយលោកយាងមកដែរមកនៅដើមពោដើម្បីថែរក្សាជួយដល់កូនចៅនេះជាតឡាប់ខាង ប្រើត្រឡាប់នឹងបុរាណបុរាណយើងគេប្រើត្រឡាប់ស្នែប្រើត្រឡាប់ស្នែមានបញ្ចុះភ្លុកថ្មីភ្លុកថ្មីអញ្ចឹងទេ ការស្នែយើងហៅអស់ហើយបើគូតូចធំសំណុំសវ៉ាសិតកមូនស្នងមេបារុករៈអ្នកតាមចាស់ទឹកម្ចាស់ដីពួកម្រិញកងវិលងព្រីកមាកមូនកោបាព្រីកបា8ម្ចាស់ភូមិម្ចាស់ស្រុកដែលមានបារមីអញ្ជើញចូលក្នុងតឡាប់ក្នុងមូននេះថែរក្សាខ្ញុំបកណាមហាសវណ្ណធិរោគង្គីបារមីសីគនិតឲ្យមានភាពល្បីល្បាញមានរិទ្ធិអំណាចដូចផ្ការីកចេកទុំឃុំពេញអងក្រងពេញសោមរួមពេញទឹកមនុស្សគ្នាចោមរួមសរសើរខ្ញុំបកណាឧបដឹកយ៉ាងណាឲ្យបានយ៉ាងនោះ ចឹងបើការឧបដិកនឹងយើងមានគ្រូមានគ្រូស្នែដែលក្នុងតឡាប់ហ្នឹងមានមុនវិទ្យាថាគេសោតបាទ ក៏ទើបអញ្ជើញស្រីទៅវត្តតាំងស្នាមហាតូចតនមហាមីមីមហាមុនស្នៃរស្មីនឹងទេពយត់នឹងកធៀប QK នឹងកធំ Q ខាត់នឹងកធំ Q ស្អាតស្រីរត់ពតសល់នឹងសោមស្ងាត់ស្រីសល្អស្អាតនឹងដោតក្រហមនឹងរត់ខ្ពងស្ពងសក់ធំនឹងរីកនឹងរាយនាងក្អាកនាងអាយនឹងមកអាចស្ដាប់បញ្ញាឃើញថ្ងៃកុំឈប់គឺមលុកកុំជ្រកអញហៅនាងមកហើយកលេចបាយភ័ក្រមើលទៅភ័ស្ភៀមណ្ដាការតើយើងខ្សែនឹងវារៀបសំស្រួលទេបើវាវាដួលជួយតម្រែម្រងបើរបស់ណាត្រឹមត្រូវហើយត្រង់ទទួលយកចោះខុសម្ដងមកកាលកំអាលប្រកាន់ខឹងដឹងស្រាប់ដែររបស់ស្រុកខ្មែរមានថោកមានថ្លៃបោកផុកផលិតយិត្តពេញពេញដៃបើរបស់ណាថ្លៃថ្លៃជ្រូក ស្ងោមន់ខ្វាយសំចៃវាខ្លះបើខ្វះនឹងទៅរណាទៅស្មានឲ្យហើយជើញមកសែបសោយយើខ្ញុំរៀបចំសាកសតនៈលោកបើបានសែបសោយបោះពួយអូមខាបមហាខាបធ្វើគ្រូបាយខាបវិញ្ញាណអាត្មានពុទ្ធោសោហេតតឹងនមៈបតៈបានសែបសោយហើយធ្វើកិច្ចសន្យាគ្នាសិនជួយរូបគេនេះផងណាជួយរូបគេនេះឲ្យបានជុំរួមគ្នាក្នុងរយៈពេល3ថ្ងៃទៅ8ថ្ងៃ ហើយខ្ញុំប្រការនឹងបូជាថ្វាយភ្លេងសៀមសុក្រៈគុកដាក់ថ្វាយចំពោះលោកយាយស្អាតបើពាក់ព័ន្ធនឹងបញ្ហាដែលកូនសិស្សកូនចៅដែលមានបញ្ហា បាក់បែកក្រុមគ្រួសារលក់ដីលក់ធ្លីឈឺអំពើអំពន់អាប់ច្រាប់ធ្មប់មើលគ្រូ4 10ហើយមជាអញ្ចឹងមកកន្លែងអាត្មាអាត្មាមានសម្អាងអាត្មាមានបានបុះរៀនមានទាំងឈ្មោះអាត្មាគឺបុតានៅវត្តបណ្ណនីបានកសាងការនោះល្បីល្បាញតាមពីអតីតកាលអញ្ចឹងបើកូនចៅមានបញ្ហាអំពើអំពន់ចាក់ដោតក្នុងខ្លួនការងាររកស៊ីមកមកអំណងទេបើនឹងតាក់ទងតាម ទូរស័ព្ទអាត្មាផ្ទាល់ក៏092 231 396 017 745 950 0969កុដ22674និងឲ្យពរជ័យសពសាធការដល់កូនសិស្សកូនគុណជាពិសេសពុទ្ធបរិស័ទបងប្អូនកូនចៅដែលបានមើលតាមផេកនិងកសោមឲ្យបានសុខចម្រើនរោគស៊ីកើនចម្រើនសម្បូរហូរសម្បត្តិអត់ខ្វះឲ្យស្អាតជាប្រហោតមហោសតចិត្តសន្តោសដូចជាពវេសដោរុកឆោមលំដោដូចជាភាសាការចិត្តថ្លាជាកញ្ចក់កុំឲ្យចិត្តអក្រក់ជាទីបន្ទាត់សម្បត្តិ3មនុស្សទេវតាព្រះនិព្វានសុខចម្រើនកំបីឃ្លៀងឃ្លាតឡើយបងសុខចម្រើនបាទអរគុណចា៎យូរ